ស្ដាប់បានសិក្សាអប់រំចិត្តចម្រើនបញ្ញា នៅគេហដ្ឋានអីទៅក៏បានព្រោះសំខាន់គឺចិត្តអប់រំនៅទីណាក៏បានក៏ណាហ្នឹងឯងអប់រំអីអប់រំអី អប់រំអី ប៉ុន្តែសំខាន់ នៅ ក្នុងពុទ្ធសាសនាហ្នឹងគឺ អប់រំចិត្តកណា ពុទ្ធសាសនាមិនមែនដឹកនាំមនុស្សគ្រាន់តែឲ្យធ្វើល្អបានជាមនុស្សល្អប៉ុណ្ណឹងទេពុទ្ធសាសនា គឺជាសាសនា តែមួយគត់ក្នុងពិភពលោកនេះដែលដឹកនាំឲ្យមនុស្សរំលត់ទុកដោយខ្លួនឯងបានហ្នឹងហើយព្រះអង្គ សំដែងប្រាប់ចង្អុលផ្លូវប្រាប់គាត់ថាតែមនុស្សនឹងទេវតាគឺធ្វើដំណើរកណាធ្វើដំណើរទៅបានដល់ទឹកស្ដៅហ្នឹងកណាខ្ញុំណាស្រួលហើយសំឡេងហ្នឹងដោយសារនេះគុណចាស់អង្គលោកដាក់ហ្នឹងមកនៅណា ខាងក្រៅវាអត់លឺហ្នឹងអាហ្នឹងហើយដាក់ដាក់ក្រោមបន្តិចទៅដាក់ខាងក្រោមបន្តិចទៅឲ្យឆ្ងាយបន្តិចទៅខាងក្រោមក៏លឺហើយដាក់មិនលើលើវាស្រែកដាក់ខាងក្រោមហ្នឹងចាស់ហ្នឹងហើយឈោឈោអឺចឹងប៉ុណ្ណឹងលឺហើយលឺច្បាស់ហ្មងទៅហ្នឹងហើយហ្នឹងវាស្រោបល្អតែហ្នឹងហើយពុទ្ធបរិស័ទគាត់ជើញមកគាត់ដឹងអូលោកគ្រូទេសស្រេចហ្នឹងហើយហ្នឹងសូមគោរព ពោះលោកគ្រូអាចារ្យអ្នកកម្មការវត្តមានឧបការៈគុណជាបន្តបន្តមកច្រើនចំនួនព្រះចៅអធិការវត្តអីអីហ្នឹងហ្នឹងឯងគឺគុណចាស់ព្រះអង្គគ្រូដឹកនាំប្រពៃពិធីបុណ្យ រំលឹកគុណព្រះចៅអធិការវត្តគ្រប់ចំនួនអីចឹងមករួមទាំងអ្នកដែលមានឧបការៈលោកគ្រូអាចារ្យអ្នកកម្មការអឺដូនជីតាជីចំភៅអីបដូរបដាច់លះបងផ្ទះសបែងអីមកជួយវត្តអារាមអីអីហ្នឹងហើយក៏ពេលវេលាហ្នឹងកណ្ដងទៅ ចំនួននៃវ័យក៏ចេះតែរបេះខាតទៅហើយក៏ហ្នឹងឯងធ្វើមរណភាពទៅនឹងក៏អាស្រ័យនឹង ពុទ្ធបរិស័ទតតមកនឹងគុណចាស់ជាព្រះអង្គគ្រូបចៅអធិការ ហើយជាព្រះអនុគុណទៀតចឹងក៏បានដឹកនាំប្រពៃពិធីបន់ណា មិនចំពោះតែវត្តប្រាសាទហ្នឹងទេ អាចថាវត្តតៃតៃអីចំណុះគុណហ្នឹងចូលរួមទៅក៏បានទិសបននឹងដល់ញាតទាំងអស់នឹងអតីតទៅចៅអធិការអតីតគ្រូសោតអីអីដែលបាន សគត់ទៅទាំងសងនឹងលោកគ្រូអាចារ្យអ្នកកម្មការ ជាដើមនឹងគឺឲ្យតែបានពិធីបន់ប្រពចេះតែមុនធ្វើទៅចឹងគណាលោកសិទ្ធិអនាតបិណ្ឌិកហ្នឹងសំបីតែរូបតកតាចៅបែកហ្នឹងក៏គាត់ប្រព ធ្វើពិធីបន់ឲ្យចៅគាត់បាត់យំហ្នឹងណាធ្វើបន់ចឹងទៅឲ្យតែបានធ្វើបន់កូនចៅនោះចេះតែទទួលយកកិច្ចការងារនឹងសំទុកក្នុងសន្តាន ចងចាំដោយល្អទៅនឹងក៏ចេះតែបន្តបន្តទៅហើយការដឹកនាំបងប្អូនកូនចៅជានានុជន តតទៅហ្នឹងគឺជាកដោវត្ថុអនុស្សាវរីយ៍ដែលបុព្វការីដែលចាស់ចាស់ហ្នឹងធ្វើផ្ដល់ប្រគល់ឲ្យកូនចៅចំនួនក្រោយហ្នឹងដែលជាគំរូល្អបាទណាដឹកនាំល្អអាស្រ័យការខ្សែគប់ទៀតសំខាន់ណាស់ហ្នឹងឯងការដែល យើងរស់នៅជាមួយគ្នាវាឆ្លងគ្នាហ្នឹងឯងចឹងបានដូចបងប្អូនកូនចៅអីមានភរិយាស្វាមីអីអាហ្នឹងគឺយើងជាអ្នករាប់អានពុទ្ធសាសនាតែតរឹងប៉ឹងខ្លួនឯងចឹងហ្នឹងឯង ដោយឧបាសិកាវិសាខាក្តីឧបាសិកាដតីដតីទៀតក្តីដែលមានស្វាមីទៅតកូលមិឆាទិដ្ឋិបាសិកាឧត្តរាអីហ្នឹងនៅរាជក្រឹសឧត្តរាអេតតកៈមួយរូបដែរមានច្រើនទៀត គឺមិនមានការញាប់ញោរង្គោះរង្គើអីចេញអំពីពុទ្ធពធប្រសង់ទេព្រះអរិយបុគ្គលចឹងចណាគឺថាមិនកំរើកញាប់ញោចំពោះពុទ្ធពធប្រសង់ហ្នឹងនឹងអត់អីទេចឹង ប៉ុន្តែបើនៅជាបថុជនអាហ្នឹងវានៅមាន កម្រើកញាប់ញួរមានភិយា ស្វាមីអីអីហ្នឹងគួរតែជ្រើសរើសរៀបចំអីឲ្យបាន ស្រួលល្អកុំឲ្យចេះតែឃើញគ្នាទៅស្រឡាញ់ទៅហើយ អត់មានគិតអំពីរឿងជីវិតដែលរស់នៅ ជាមួយគ្នាតទៅនោះហ្នឹងហើយមុនដំបូងដែលយើងជួបគ្នាឃើញគ្នាវាគឺជាមុខមាត់ហ្នឹងហើយរូបរាងអីចឹងយើងពេញចិត្តទៅប៉ុន្តែក៏កំតាន់សម្រេចថា ត្រូវជាប្តីជាប្រពន្ធអីចឹងទៅណាហ្នឹងឯងពីព្រោះអ្វីដែលយើងត្រូវរស់នៅជាមួយគ្នាតទៅវាមិនមែនរឿងមុខមាត់ហ្នឹងទេមុខមាត់ហ្នឹងវាប្រែប្រួលទៅទេ បានតែមួយពេលមួយគ្រានឹងទៅតាមពេលវេលាដែលស្រឡាញ់គ្នាតែប៉ុណ្ណឹងមុខមាត់ហ្នឹងអូតែវាអស់ស្រឡាញ់ទៅ តែមុខហ្នឹងមិនទាំងមើលផងថ្នាំងថ្នាក់អអន់ចិត្តអីទៅទៀតទៅមិនមើលមុខទេប៉ុន្តែចរិតអធិស្ស្រ័យណាហ្នឹងឯងដែលយើងត្រូវរស់នៅ ជាមួយគ្នាឧបនិស្ស័យយ៉ាងណាយ៉ាងណា យើងត្រូវឲ្យមានសមៈសទ្ធាសមៈសីលាសមៈចាគា សមៈបញ្ញាវាមានសទ្ធាសិលចាគៈបញ្ញាអីទៅនិយាយគ្នាស្ដាប់បាន បញ្ញានឹងសមាធិធិមេត្តាបិតាមានគុណបុណ្យមានផលបុណ្យមាន បាបមានផលបុណ្យផលបាបអីហ្នឹងវាមាន ទៅតាមកម្មជាបច្ច័យហ្នឹងឲ្យវាមានបញ្ញាយល់ដឹងត្រូវគ្នាអញ្ចឹងទៅ ការរស់នៅ ជាមួយគ្នាហ្នឹងគឺ ទោះជារឿងអ្វីដតីវាយ៉ាងម៉េចយ៉ាងម៉ាដូចថារូបកាយអីហ្នឹងវាប្រែប្រួលទៅ ឬក៏ទ្រព្យសម្បត្តិអីមិនសូវមានបានធូរធារអីយ៉ាងណា តែរឿងផ្លូវចិត្តនេះ ដែលយើងយកជាខ្លឹមសារនៃជីវិត ចាកលោកនឹងទៅលោកខាងមុខទៅទៀតហ្នឹងឯងចឹងក្រាន់តែរំលឹកកូនចៅដែលយើងមានត្រៃសរណគមគឺថាត្រូវយកចិត្តទុកដាក់ឲ្យឃើញថាព្រះពុទ្ធពធព្រះសង្ឃសំខាន់សម្រាប់ជីវិតយើងណាស់ហ្នឹងឯងចឹងយើងអត់បានយកចិត្តទុកដាក់មកពីអត់បានជ្រាបគុណនឹងដោយល្អ ដូចអញ្ចឹងទៅគឺអាការសែបគប់នៅក្នុង សង្គមនេះតែកាលណាយើងសែបគប់ខុសទៅធ្វើឲ្យយើងឃ្លាត ឆ្ងាយអំពីពុទ្ធពធប្រសង់នឹងឯងមានអីដែលគួរឲ្យស្ដាយជាង ដែលយើងចោលពុទ្ធពធប្រសង់ទេពុទ្ធតម្រាំតែបានត្រាស់ដឹងមើលមើល ត្រូវបំពេញអភិនិហាបារមី ក្រៃលែងបណ្ណាបរិជាសម្បត្តិដច្ចៈសម្បត្តិទេវរាជសម្បត្តិសិទ្ធិសម្បត្តិទេវលោកព្រំលោកជាយត់មកកើតជាមនុស្សដើម្បីបានបួសបំពេញនេកខមៈបារមី ជាតបោះអិសីបួសជាវិខសាមណេរអង្គលះបង់ទាំងជីវិតបរមត្តបារមីក្រៃលែងមហាបរិជាគ្រាន់តែបរិជាភេរិយា អស់ពាន់កោតនៃជាតិណាក្នុងថេរិយាប្រទៀនបៃដកលេខ76ផតទេកចាណាព្រះនាងយសោតរាពិមពាហ្នឹងទៀតសព្រមចារីហៅថាផតទាកចាណាហ្នឹងឯកតតកៈខាងអភិញាធំ នឹងបានថ្វាយបង្គំលាព្រះអង្គបរិនិព្វានមុនព្រះអង្គ2ឆ្នាំនេះក្នុងបច្ចុប្បន្ន78ថាហើយបានរៀបរាប់ពីរឿងអីរឿងអីដែលព្រះអង្គធ្លាប់ បានបរិច្ចាគខ្លួនឯងនឹងអស់ពាន់កោត នៃជាតិមិនមែនគ្រាន់តែពនាងមាត្រីអីមួយជាតិនឹងទេចឹងហ្នឹងឯងហើយយើងសិក្សាទៅ ក្នុងចរិយាគុណរបស់ព្រះអង្គ ក្នុងចរិយា3ដកក៏មានទាំង3ដកយើងលេខ77ហ្នឹងហើយព្រះអត្តកថាបញ្យលទៅពីគុណហ្នឹងបានយើងដឹងថាតម្រំតែបាន ជាប្រពុតហើយពធัวក៏ចឹងមើលមើលតម្រំតែបានបត្រៃ3ដកហ្នឹងព្រះអង្គត្រាស់ដឹងព្រះអង្គប្រកាសសម្ដែងហើយមានតម្លៃបណ្ណាទៅហើយបានប្រសង់ ដែលត្រួតត្រងបត្រៃ3ដករហូតមកនឹងអ៊ីតាំបិពុទ្ធេរតនំបណៃតាំងអ៊ីតាំបិធម្មេរតនំបណៃតាំងអ៊ីតាំបិសង្ឃេរតនំបណៃតាំងរតនៈឯណានីមួយក្នុងលោកទេវលោកអីហ្នឹងស្មើដោយពុទ្ធរតនៈអត់មានទេស្មើដោយធម្មរតនៈអត់មានទេស្មើដោយសង្ឃរតនៈក៏អត់មានដែរ ចឹងហើយយើងខ្សែគប់អត់បានល្អវាចិត្តតែទៅពីទៅពះអីចឹងទៅចឹងការឃើញក៏ស្រឡាញ់គ្នាទៅវាមិនបានទៅដឹកនាំអីគេមករាប់អានពុទ្ធសាសនាអីទេវាបទងប្រទេញគ្នាអីចឹងទៅអញ្ចឹងមិនចង់រឿងរ៉ាវបែកបាក់ក៏ទៅតាមគេអញ្ចឹងទៅណាយនៃអញ្ចឹងទៅហ្នឹងឯងបានថា អាដែលឃើញគ្នាមុនដំបូងវាតែមុខមាត់វាមិនមែនរឿងចរិតអធិស្ស្រ័យឧបនិស្ស័យអីទៅយ៉ាងណាក៏ប៉ុន្តែ អាការដែលយើងត្រូវរស់ នៅជាមួយគ្នានោះហ្នឹងហើយមិនមែនយកមុខមាត់ហ្នឹងជាសំខាន់ទេចា៎គឺអធិស្រ័យដែលត្រូវគ្នាទៅបានវាបានសេចក្តីសុខទោះជាមិនមានទ្រព្យសម្បត្តិធូរធារក៏បានសុខឲ្យតែចិត្តនឹងឯងជាសុខសំខាន់គឺផ្លូវចិត្តនឹងភារយាស្វាមី សមសធាសមសីឡាទៅបានសុខហើយសមចាគីចេះមានសធាឲ្យទៀនអីប្រហែលប្រហែលគ្នានឹងមានបញ្ញានិយាយគ្នាបានលើកហេតុផលមកណាអាចស្ដាប់គ្នាបានប៉ុណ្ណឹងចឹងគឺសំខាន់ ការដែលយើងរស់នៅ ជាមួយគ្នាតលតែអព្យាស្រ័យត្រូវគ្នាណានឹងឯងខុសគ្នាអីតិចតួចយើងស្រួលគ្នាបានកុំឲ្យខុសទាំងស្រុងរហូតដល់មួយសាសនានេះមួយសាសនានោះអីចឹងទៅនឹងវាយ៉ាប់រហូតមកដល់ម៉ែឪអីចឹងទៅទៀតហ្នឹងឯងអញ្ចឹងខ្ញុំណាលើកឡើងនេះគ្រាន់តែ រំលឹកកូនចៅ ដើម្បីបញ្ជាក់ឲ្យឃើញថាត្រៃសរណគមនេះ ជាសម្បត្តិសំខាន់ណាស់ហ្នឹងឯងទោះជាយើងអត់អីអត់អីឲ្យតែមានត្រៃសរណគមដឹកនាំ តាមរយៈនៃពធัวទៅមានសិល5ទៅហើយយើងឧបនិស្ស័យល្អសមាធិទាំងអបោសតទៅទៀតពិសេសក្រៃលែងណាស់ ធ្វើឲ្យយើងមានសេចក្តីសុខដោយចិត្តខ្លួនឯងមិនចាំបាច់ទៅទូចទៅទេទៀមទាអីពីអ្នកដតីទេហ្នឹងឯងអ្នកដតីដែលចូលមកកម្មជីវិតរបស់យើងຕົកដូចជាភ្ញៀវចឹងទៅនៅបានក៏បានទៅ មិនបានទេក៏ជូនដំណើរភ្ញៀវទៅ តាមនឹងចឹងយើង មិនចិត្តទេបដូរផ្ដាច់យកជាបឋមប្រធាននៃជីវិត ទៅក្នុងរឿងអ្វីអ្វីដតី យកស្លាប់យករស់អីទៅជាមួយអវ័យវ័យដតីភរិយាស្វាមីទ្រព្យសម្បត្តិលៀបយោអីហ្នឹងទេមានក៏មានទៅប្រើប្រាស់ឲ្យបានល្អប៉ុន្តែអវ័យដែលសំខាន់គឺត្រៃសរណគមសិលដែលរួមដំណើរជីវិតរបស់យើងគ្រប់ជាតិតទៅទទួលគ្នានឹងបរិនិព្វាននោះមាននរណានៅជាមួយយើងរហូតអញ្ចឹងនោះ ក្នុងមួយជាតិនឹងក៏ប្រត់ប្រាស់គ្នាទៅបែកបាក់គ្នាទៅអ្នក ដែលនៅជាមួយយើងរហូត គឺមានតែខ្លួនឯងនឹងឯងត្រូវចេះថែរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អព្រោះយើងមិនអាចពឹង អ្នករតីមនុស្សពេញផែនដីប្រមាណជា8000លានអ្នកហ្នឹងរួមទាំងទេវតាផងអត់មានណា មកល្អដាក់យើងឲ្យដូចជាខ្លួនយើងជាមនុស្សល្អនេះទេអត់មាននរណាមកជួយយើងឲ្យរួចពីបាបរួចពីអបាយភូមិឲ្យដូចជាខ្លួនយើងណាឲ្យដូចជាខ្លួនយើងដែល ជួយ ខ្លួនឯងនឹងទេតើខ្លួនយើងនឹងសំខាន់ចំពោះខ្លួនយើងនឹងប្រប៉ុណ្ណាទៅចឹងបានគុណចាស់ មានឧបនិស្ស័យសទ្ធាយៈករានិខមៈទុក្ខសន្តៈករោពវៈវាទព្រះអង្គចំពោះព្រះរាហុលមានសទ្ធា ចេញចាក់ផ្ទះចូលកាន់ភ្នោះបុស្សជាបព្វជិតហ្នឹងគឺថាបញ្ចកាមុគនេហេធ្វាពយៈរូបេមโนរមេហ្នឹងគឺថាលះបង់នៅបញ្ញកាមគុណដែលជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹងទុក្ខសន្តៈករោពវៈហ្នឹងគឺដើម្បីធ្វើនៅទីបំផុតនៃសេចក្តីទុក្ខនឹងឯង អត់មានអ្នកណាមកជួយបានទេ មានតែគុណចាស់ជាឧបការៈជួយញោមញោមមិនឲ្យញោមនឹងទៅកាន់អបាយភូមិអស់ជាច្រើនសែនកាប់ណានៅក្នុង អាកੰខយសោតទាំងបីដកលេខ20អត្ថថាមិនចំពោះតែញោម ញោមម៉ែញោមឪទេចឹងគឺញាតព្រះអង្គសំដែងញាតណាមិនទៅកាន់ទុក្កតេអស់ជាច្រើនសែនកាប់ រួចទៅសម្រេចលោកតរៈទៀតដោយសារត្រេកអរនឹងញាតគឺត្រេកអរនឹងលោកកូនណាដែលចូលកាន់ភ្នោះពោះជាបាបវិចិត្តនឹងប៉ុន្តែប្រសូតនឹងឈ្មោះអាកង្ខាយៈនឹងព្រះអង្គរំលឹកថាបើប្រាថ្នាអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹង17ចំណុច នឹងឯងកបីជាបព្វជិតមានសិលនឹងឯងចឹងហើយព្រះកថាក៏បញ្យលមានសិលក៏មានសមាធិមានបញ្ញាទៅនៅក្នុងពុទ្ធសាសនា មិនមែនមាន ត្រឹមតែសិលទេពុទ្ធសាសនាណាមិនមែនមានត្រឹមតែសិលសមាធិទេគឺត្រូវមានដល់បញ្ញា មិនមែនមានតែលោកិយៈទេ ចូលដល់លោកកតរៈទៅទៀតហ្នឹងឯងចឹងហើយនៅក្នុង សេចក្តីនឹងខ្ញុំណាក៏ប្រອບដើម្បីបានត្រេកអរជាមួយនឹងគុណចាស់ដែលបានពេញនៅបនកសលជូនញោមនឹងគឺក្រៃលែងណាគុណចាស់គ្រប់ព្រះអង្គសំបីតែញោមចែកឋានអីទៅហើយនឹងបានភ្ញាក់ខ្លួនអីចឹងដូចថា មេដាបិតារបស់ព្រះរដ្ឋបាលថេគឺมันពេញចិត្តនឹងលោកកូននឹងមកបួសទេព្រោះអត់មានអ្នកណាទទួលទ្រព្យសម្បត្តិបាត់ច្រើនណាស់មហាសិទ្ធិនៅកោររដ្ឋញូដេលីហ្នឹងឯងដល់អញ្ចឹងទៅចេះតែមួម៉ៅជាមួយនឹង ប្រសង់អង្គដតីតីថាសមណៈចង្អោលហ្នឹងឯងដែលធ្វើឲ្យកូនអញបួសអញ្ចឹងចេះតែបន្ទុះចេះតែតោះអញ្ចឹងណាហ្នឹងឯងចឹងប៉ុន្តែព្រះពុទ្ធអង្គលើកព្រះរដ្ឋបាលហ្នឹងឲ្យជាកំពូល លើភិក្ខុទាំងឡាយផ្នែកខាងសទ្ធាបពជិតានាំងយតិទាំងរដ្ឋបាលោហ្នឹងមានសទ្ធាចេញចាក់ផ្ទះចូលកាន់ភ្នោះហ្នឹង អានឹងប្រសិនបើមេដាបិតានឹងផ្្លាត់កតិទៅអបាយភូមិអីអីហ្នឹងបានភ្ញាក់ខ្លួនណាហ្នឹងឯងនឹកឃើញថាលោកកូនអញបួសត្រូវហើយមើលមើលអាងទ្រព្យសម្បត្តិហ្នឹងឯងទ្រព្យសម្បត្តិមានជួយកុំឲ្យស្លាប់ពីណាបាន អាងទ្រព្យសម្បត្តិទ្រព្យសម្បត្តិមានការពារអបាយភូមិពីណាបានហ្នឹងឯងដោយកន្លងមកអីឬ នៅកូរ៉េខាងត្បូង អីដល់ទៅ ដឹង ខ្លួនទៅឆ្លងរោគអីអីហ្នឹងបាចប្រាក់អីអីចឹងទៅចឹងវាអស់អាការហួងហែងវាអស់ទឹកចិត្តដែលនឹងត្រូវស្រឡាញ់រេកអរទៅ ជាមួយនឹងវត្ថុកាមគុណអីផ្សេងផ្សេងដោយសារវា មានមរណភ័យហើយក៏មានវិបត្តិផ្លូវចិត្តសោកសៅអីអីចឹងទៅណា មរណភ័យកើតឡើងហ្នឹងវាធ្វើឲ្យអស់ទឹកចិត្តសបាយរីករាយជាមួយនឹងការដើរលេងកំសាន្តការបរិភោគខ្សែផ្សោយកាមគុណការដែលធ្លាប់តែស្រឡាញ់ពេញចិត្ត ជាមួយនឹងទ្រព្យសម្បត្តិទេសម្បែងទីកន្លែងដីធ្លីមាសប្រាក់លុយកាក់អីអីហ្នឹងគឺមកអំពីសវឹងក្នុងជីវិតគិតថា អញរស់នៅបានយូរទៀតណា ហើយតាមទេសវឹងហ្នឹងដូចអត់ស្លាប់ចឹងហ្នឹងឯងអត់មានរੋទីពឹងអីទេចឹងឯងដល់ទៅពេលមានមរណៈភ័យមកវាមិនបានរੋទីពឹងអីព្រោះវាអត់មានសទ្ធាហ្នឹងឯងទៅណាចឹងហ្នឹងឯងអើលោក គ្រូអាចារ្យផាន់ភោគទាំងណែចែកឋានទៅហ្នឹងឯងលើតាមរយៈគុណចាស់អង្គព្រះបញ្ញាហ្នឹងឯងនៅពៅមាសមិនលឺឈ្មោះអីណែជំងឺរោគគាកណាហ្នឹងឯងហើយចឹងមរណៈសង្គ្រាមទាំងគ្រប់ជីវិតហ្នឹងឯង តែងតែជួបប្រទេស នៅសេចក្តីស្លាប់នឹងចឹងឯងចឹងណាមនុស្សទាំងអស់នឹងឯងរមែងតែងតែស្លាប់ប៉ុន្តែស្លាប់ច្រើនមែនតែតាមពិតទៅស្លាប់ម្នាក់ម្នាក់ហ្នឹងចឹងហ្នឹងឯងបើដូចជា ធូលីខ្សាច់ចឹងវាច្រើនមែនមកតេះមែនតែតាមពិតមកក្របមកក្របតូចតូចហ្នឹងវាជារឿងជីវិតមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងតែប៉ុណ្្នឹងទេចឹង ហ្នឹងហើយអញ្ចឹងយើងរត់ទីពឹងរៀងរៀងអង្គរៀងរៀងខ្លួនហ្នឹងអញ្ចឹងដូចជាទ្រព្យសម្បត្តិអីហ្នឹងវាជាជាងបាចោលណាអាបាចោលហ្នឹងវាជារឿងវិបត្តិផ្លូវចិត្តអីទៅចឹងទៅចឹងគាត់ណាប៉ុន្តែយើងមានសទ្ធាហ្នឹងហើយមានមរណសតិ មិនចេះតែភ័យខ្លាចអីទៅទេដោះស្រាយអីបានអាភ័យខ្លាចហ្នឹងហ្នឹងឯងអ្វីអ្វីដែលជាបញ្ហាត្រូវដោះស្រាយបានដោយបញ្ញាហ្នឹងឯងដោយការចេះដឹងហើយដើម្បីមានបញ្ញា ដើម្បីបាននៅការចេះដឹង យើងតលតែទទួលយកបត្រៃបីដកសិក្សាពធัวទាំងទៅណាហ្នឹងឯង បានចម្រើនយោនិសោមអ្នកជាការហើយមានបញ្ញាហ្នឹងហ្នឹងឯងចឹងនៅក្នុងការដែលពុទ្ធបរិស័ទយើង មានសទ្ធាចឹងទៅសទ្ធាហ្នឹង ដូចជាទឹក ដែលលាងដៃឲ្យស្អាតចឹងជំរះមេរោគគឺសេចក្តីកំណាញ់ហើយឲ្យទាន ដោយបូជាទៀនអីអីចឹងទៅ មានដៃស្អាតពលលៀងដោយសទ្ធាហ្នឹងជ្រះហមច្ឆរិយៈទៅគឺថាថ្វាយទៀនដល់ព្រះភិក្ខុសង្ឃកត់សាលាព្រះវិហាររបងផ្លោងទ្វាបច្ច័យ4អីអីចឹងទៅណាហ្នឹងឯងមានស្អីតែឲ្យតែយើង ទី1មានប៉ុនបានធ្វើពេញលេញហើយ វាកាត់បន្ថយហើយអាមរណៈភ័យហ្នឹងហ៎ភ័យនឹងសេចក្តីស្លាប់ហ្នឹងវាថយហើយ ទី2មានមរណសតិអញ្ចឹងទៅរឹតតែសុខស្ងប់ក្នុងចិត្តនឹងឯងព្រោះយល់ដឹងធម្មតាធัวសង្ខារធัวវាត្រូវមានការបែកធ្លាយទៅអញ្ចឹងនឹងឯងនឹងគឺឲ្យពុទ្ធបរិស័ទយើងឆ្លាតជាមួយនឹងអ្វីអ្វីដែលជាជីវិតហើយនឹងជារបស់ដែលសន្មត់ ព្រោះសន្មត់នឹងយើងដឹងថាជាការសន្មត់ចឹងហើយចឹងវាមិនមែនរបស់យើងពិតប្រកបដោយបរមត្តទៅនោះទេសន្មត់ជារបស់យើងដោយយើង កំណត់ឲ្យបានដឹងគ្នាចឹងណានឹងឯងរស់នៅកុំឲ្យវា ប្រឡូកពោកបាក់ច្បុកច្បល់មិនដឹងរបស់យើងរបស់គេភរិយាស្វាមីទ្រព្យសម្បត្តិអីអីហ្នឹងវាត្រូវមាន ព្រំដែននៃការសន្មត់ហើយប្រព្រឹត្តទៅជាអតនេទាន ប្រព្រឹត្តទៅជាកាមេសមិឆាចា ដោយសារការដណ្ដើមយកកម្មសិទ្ធិរបស់អ្នករតីអីអីចឹងអាហ្នឹងវា មាន ទោសដោយលោភៈទុសៈមោហៈជាមូលហ្នឹង ហ្នឹងឯងតែដល់ទៅបរមត្តធัวគឺត្រូវអាស្រ័យសតិប្បដ្ឋានវិបស្សនា តែត្រូវកំណត់ទៅលើរូបធัวនិងនាមធัวមានការកើតឡើងព្រោះអាស្រ័យបច្ច័យហើយនឹងត្រូវឋិតនៅក្នុងការមិនទៀងជាម្ចាស់យ៉ាងកេញឯសមុទយធម្មំសព្វន្តੰនិរោធធម្មន្តិអ្វីដែលមានការកើតមកហើយវាមានការវិន័យទៅ ជាម្ចាស់នឹងឯងចា៎ ចឹងវាអត់មានអីជារបស់យើងទេទោះជាយើង ប្រឹងប្រែងហួងហែងយ៉ាងម៉េចក៏ដោយសូម្បីឥឡូវហ្នឹងវានៅជាមួយយើង នៅឡើយក៏ប៉ុន្តែពេលណាមួយត្រូវតែអត់នៅជាមួយយើងទេមកពីអីមកពីអ្វីហ្នឹងវាអត់មែនជារបស់យើងហ្នឹងឯងវាត្រូវតែចាក់ទៅចឹងហ្នឹងឯង វាអត់មាននៅក្នុងអំណាចរបស់យើងគឺនៅក្នុងអនត្តលក្ខណៈសោតព្រះអង្គសម្ដែងរូបវេទនាសញ្ញា សង្ខារវិញ្ញាណនឹងឯងដែលប្រព្រឹត្តទៅដោយការប្រែប្រួលនឹងអាពេតនឹងវាអត់មាន នៅជាមួយយើងទេព្រោះរបស់នឹងវាជារបស់នៃការប្រែប្រួលនឹងគាត់ណានៅក្នុងបញ្ហា ហ្នឹងហើយហ្នឹងហើយខ្ញុំណាស់គណានៅក្នុងបញ្ហាដែលគុណចាស់ព្រះអង្គគ្រូធំវត្តពុទ្ធមានបនអង្គដើម្បីបញ្ជាក់នៅក្នុង N3 3ខាងចុងគណាហ្នឹងហើយជាលោកតរៈសុតទៀតគណាអង្គធัวគឺបញ្ញាអញ្ចឹងក្នុង N3 22ហ្នឹងវាមាន N3 4ជាតួបញ្ញាណាឬក៏ថាបញ្ញាហ្នឹងដើរតួជា N3 មាន4បញ្ញន្ត្រីយ៉ាងហ្នឹងមួយគ្រាន់តែថាបញ្ញា នេះជាលោកយៈក៏មាន លោកតរៈក៏មានខណៈហ្នឹងឯងបញ្ញានរិយ៉ាងហ្នឹងវានៅ ក្នុងគួសថិនរិយ៉ាងវិរិយិនរិយ៉ាងសតិនរិយ៉ាងសមាធិនរិយ៉ាង បញ្ញានរិយ៉ាងហ្នឹងហើយបានមកអនញ្ញតញ្ញសាមីតិនរិយ៉ាងអញ្ញិនរិយ៉ាងអញ្ញាតាវិនរិយ៉ាងអស់អន្ត្រី3ខាងក្រោយនេះជា លោកតរៈសុតកណា ហើយអនញ្ញតញ្ញាសាមីតន្ត្រយ៉ាងហ្នឹងគឺបញ្ញា ក្នុងសោតាបត្តមគចិត្តគណាហើយបានអញ្ញន្ត្រយ៉ាងហ្នឹងអញ្ញន្ត្រយ៉ាងហ្នឹងគឺបញ្ញានៅក្នុងសោតាបត្តផលហើយនឹង សកតាគិមិមៈសកតាគិមិផលអនាគិមិមៈអនាគិមិផលហើយនឹងអរហត្តមៈណាហ្នឹងឯងហើយបានអញ្ញាតាវិន្ទ្រីហ្នឹងហ្នឹងគឺបញ្ញានៅក្នុងអរហត្តផលគណា3ហ្នឹងគឺលោកតរៈសុទ្ធអត់មានលោកយៈទេហ្នឹងឯងបើយើងនិយាយថាបញ្ញារបស់ប្រខៃណាស្រប នឹងគឺបញ្ញាទូទៅ លោកយៈលោកតរៈចឹងទៅតែបញ្ញានេះគឺជា បញ្ញារបស់ប្រខៃណាស្របហើយប៉ុន្តែដោយចំពោះគឺបញ្ញាក្នុងអរហត្តផល ជាលោកតរៈសុទ្ធប៉ុណ្ណាហ្នឹងឯងអញ្ចឹងគឺថានៅក្នុងមគ្គ4ផល4នេះលោកតរៈ8ហ្នឹង គឺសិតតែមានបញ្ញា ហើយចែកទៅជា3ណានៅក្នុងមគ្គ4ផល4ហ្នឹងដែលពោលដោយសង្ខេបក៏ណាពឹកស្ដាក៏គុណនឹងឈានទៅក៏ណា8 5ដងទៅវា40លោកតរៈហ្នឹងយើងនិយាយត្រឹមតែសង្ខេបប៉ុណ្ណឹងបានហើយបញ្ញាក្នុងសោតាបត្តមៈហ្នឹងក្នុងព្រះកថាសំដែង បុព្វភាគេហ្នឹងឯងណាជាបុព្វភានៃព្រះអរិយបុគ្គលជាដំបូងកណាអនញ្ញាតាំងកណាក្នុងបាលីអថកថាដែលអនញ្ញាតាំងមានអាផងហ្នឹងឯងយើងក្នុងបាលីឥន្ទ្រីហ្នឹងអនញ្ញៈណាអនញ្ញ ហ្នឹងឯងអនញ្ញញាសាមីតន្ត្រីណាអនញ្ញអនញ្ញតញ្ញណាអនញ្ញតញ្ញអនញ្ញអនញ្ញអនញ្ញអនញ្ញតញ្ញសាមីតន្ត្រីអនញ្ញអត់មានស្អាយគេណាអណោញោចញោតនឹងបដ ாய் អនញ្ញតញ្ញនឹង កាត់អាមួយចេញទៅហ្នឹងបើចែកទៅវាឃើញបល័យអថថាហ្នឹងអនញ្ញាតាំងហ្នឹងប្រែថាដែលមិនតាន់ដឹងមិនតាន់បានដឹងអនញ្ញាតាំងហ្នឹងណាបល័យមានឧបភាគេអនញ្ញាតាំងអមតាំងបទាំងចតសច្ចធម្មំវាជានិសាមិតិណាជានិសាមិតិហ្នឹងវាជំនួស អញ្ញអញ្ញាសាមីតិហ្នឹងហើយអញ្ញាសាមីតិហ្នឹងគឺបានន័យថាជាបុគ្គលជាបុគ្គលដែលបានដឹងហ្នឹងឯងហើយបល័យអថថាជំនួសអញ្ញាសាមីតិហ្នឹងគឺជានិសាមីតិហ្នឹងប្រែថាជាបុគ្គលអ្នកដឹងហ្នឹងឯងចឹងដឹងអីដឹងអមតੰបទាំងនេះអមតੰបទាំងចតុសច្ចធម្មំវា ហ្នឹងឯងអាហ្នឹងជានិសាមីតិហ្នឹងណាបានន័យថាជាបុគ្គលដែលបានដឹងនៅអមតៈបតឬចតុសច្ចធัวទាំង4ហ្នឹងអរិយសច្ចៈទាំង4ហ្នឹងចតុសច្ចធម្មំចតុសច្ចធម្មំវាហ្នឹងគឺឬណាហ្នឹងជាពាក្យដែលបញ្យលបញ្យល entry មួយហ្នឹងចឹងណាបពភាគេហ្នឹងគឺ សំដៅយកព្រះអរិយបុគ្គលជាដំបងជាចំណែកខាងដើម ដែលចូលមកបានដឹងនៅសច្ចធម៌ហ្នឹងព្រោះនេះជាបដិវេទញ្ញាណណាទៀតបដិវេទញ្ញាណហ្នឹងមាននិរោធមកជាអារម្មណ៍ហើយចាក់ធ្លុះទៅសំបីសច្ចៈទាំង4ហ្នឹងដោយកិច្ចអាហ្នឹងគឺបញ្ញា នៅក្នុងសោតាបត្តមៈហ្នឹងឯងអញ្ចឹងពុពភាគេ អនញ្ញតាំងអមតាំងប្រទាំងចតុសច្ចធម្មងវាជានិសាមិតិនឹងឯងហ្នឹងបូកគ្នាចូលទៅគឺអនញ្ញតាសាមីតន្ត្រីអនញ្ញតញ្ញសាមីតន្ត្រីហ្នឹងគឺអនញ្ញតាំងអនញ្ញតាំងបានន័យថាมันมันធ្លាប់បានដឹងពីមុនមកអនញ្ញាតាំងហ្នឹងមិនធ្លាប់បានដឹងពីមុនមកទេ ហ្នឹងឯងមកសង្សារវត្តហើយមិនមែនមកជាតិហ្នឹងទេមកសង្សារវត្តហើយអត់អត់ធ្លាប់បានដឹងទេនៅអមតៈបតឬក៏អរិយសច្ចៈទាំង4ហ្នឹងប៉ុន្តែឥឡូវហ្នឹងជាបុគ្គលដែលបានដឹងហ្នឹងឯងកំពុងដឹងហ្នឹងជានិសាមីតេហ្នឹងជានិសាមីតេហ្នឹងប៉ុន្តែឬក៏ អញ្ញាសាមីតិហ្នឹងហើយបូកនឹងអនញ្ញាតាំងទៅវាទៅជាអនញ្ញតញ្ញៈណាអញ្ញាសាមីតិនរិយ៉ាងហ្នឹងហ្នឹងឯងហ្នឹងគឺអនញ្ញតញ្ញសាមីតិនរិយ៉ាងហ្នឹងបានន័យថាបញ្ញាថ្នាក់សោតាបត្តមៈប៉ុន្តែនេះជាការដែលសំដែងទៅដល់ entry របស់បុគ្គលហ្នឹងឯងបុគ្គលដែលតាំងនៅក្នុងសោតាបត្តមៈហ្នឹងណាហ្នឹងឯងហ្នឹងឯងពោលចំពោះតែអង្គធัวទៅគឺបញ្ញាហ្នឹងដែលបានដឹងណានៅអមតៈបតឬក៏អរិយសច្ចៈ4នឹងឯងដែលមិនធ្លាប់បានដឹងពីមុនមកហ្នឹងប៉ុណ្្នឹងឯងចឹង គឺបានដល់បញ្ញាធនៈសោតាបត្តមៈហ្នឹងណាហ្នឹងឯងហើយដល់ទៅមួយទៀតដែលជា អញ្ញន្ត្រយ៉ាងហ្នឹងអាហ្នឹងប្រែមកថាដឹងទូទៅអញ្ញន្ត្រយ៉ាងហ្នឹងគឺណាបញ្ញាបញ្ញានឹងវាដឹងទូទៅហ្នឹង គឺដឹងសពគ្រប់ទាំងអស់គឺណានៅក្នុង អរិយសច្ចៈហ្នឹងគឺថាដឹងក្នុងការលះបង់នៅកិលេសនឹងឯងបានដោយសពគ្រប់ទាំងអស់អត់មាននៅសេសសល់កិលេសទេដោយសក្តាគាមិមៈអនាគាមិមៈអរហត្តមៈហ្នឹងឯងអញ្ចឹងក៏រួមទាំងលោកកត្រវិបាកក្នុងនឹងផងទាំងវាតែអរហត្តផលទេណាហ្នឹងឯង អរហត្តផលហ្នឹងគឺបញ្ចូលមកនៅក្នុងអញ្ញាតាវិន្ទ្រីអញ្ញាតាវិន្ទ្រីយ៉ាងហ្នឹងគឺបានដេកថា ជាប្រខៃណាស្របដែលមានបញ្ញាហ្នឹងព្រោះបានដឹងនៅ ក្នុងអរិយសច្ចៈហ្នឹងហើយកតាំងករណីយ៉ាងកិច្ចដែលត្រូវធ្វើនឹងបានធ្វើរួចរាល់អស់ហើយអានឹងវាមានពាក្យថា បានធ្វើរួចហើយអញ្ចឹងអញ្ញាតាវិន្ទ្រីហ្នឹងអញ្ចឹងក៏ហ្នឹងឯងគឺបានបានដឹងបានដឹងនៅ ក្នុងព្រះនិព្វានហ្នឹងក៏មាន ព្រះនិព្វាន ជាអារម្មណ៍ណាហ្នឹងឯងប៉ុន្តែនៅ ក្នុងសច្ចញាណហ្នឹងគឺ បាន ដឹងរួចហើយនៅក្នុងអរិយសច្ចៈទាំង4ហ្នឹង ហ្នឹងហើយដោយកតាំងករណីយ៉ាងហ្នឹងកិច្ចដែលត្រូវធ្វើហ្នឹងដោយអរហត្តមគ្គហ្នឹងគឺថាបានធ្វើរួចហើយអត់មានកិលេសអីនៅសេសសល់ទេអញ្ចឹងចូលមកដល់អរហត្តផលហ្នឹង គឺអញ្ញាតាវិន្ទ្រិយ៉ាងនឹងឯងបញ្ញារបស់ប្រខៃណាស្របនឹងឯងដែលបានដឹងនៅក្នុងសច្ចៈទាំង4ហ្នឹងរួចរាល់អស់ហើយអត់មានកិលេសនៅសល់អីទៀតទេ ហ្នឹងគឺនៅក្នុង entry ហ្នឹងឯងដោយក្តីជ្រះថ្លាអញ្ចឹងខ្ញុំទៅណារៀបរាប់ប៉ុណ្ណឹងដើម្បីបានជាធម្មទាន ធម្មកថាដើម្បីបានកណ្ដាគុណចាស់គ្រប់ព្រះអង្គបានជាពិសេសគុណចាស់ព្រះអង្គបឋមធានបនចឹងណាហ្នឹងឯងបាន ប្រោបជូនញោមគូជាទីរីករាយជ្រះថ្លាណាស់ណាអីនឹងពុទ្ធបរិស័ទបានជើញមកច្រើនជាការសម្ដែងឲ្យឃើញថាគុណចាស់ព្រះអង្គគ្រូព្រះអនុគុណមានមហាប្រតិអនុគ្រោះ ធំទលំទលាយពុទ្ធបរិស័ទញាតិញោមចូលចិត្តច្រើន នឹងឯងបានជើញមកពីទីចិត្តទីឆ្ងាយនឹងឯងអបអរសាទរចូលរួមក្នុងពិធីបន់កណា ហ្នឹងគឺពុទ្ធបរិស័ទបានអញ្ជើញមកហ្នឹងបើតាមកន្លែងខ្លះឬក៏ដូចជាស្រុកក្រៅអីអីហ្នឹងស្ងប់ស្ងាត់ល្អណាស់ហ្នឹងឯងទៅដោយមរណភ័យហ្នឹងចឹងទៅវាមានជំងឺរោគកាចសាហាវ អីអីចឹងមិនហ៊ានចេញដើរទៅ ណាមកណា ជួបជុំអ៊ូអមនុស្សម្នាអីចឹងណានឹងឯងចឹងតែយើងវាមិនតាន់ដូចថាវាមានឆ្លងរីករាលដាលអីពេញទឹកពេញដីអីទៅនោះទេណាមួយវាបានថ្ងៃក្តៅអីចឹងទៅក៏ជាជំនួយមួយដល់សុខភាព ក្នុងការរក្សានៅការរីករាលដាលហ្នឹងដូចថាស្រុកក្តៅដៅយើងក្តៅខ្លាំងណាមាន ដល់40អីណោះហ្នឹងឯងចឹងពេលថ្ងៃម៉ោង1ម៉ោង2អីហ្នឹងចឹងទៅដូច្នេះគឺវាតេតួងទៅនឹងការដែលយើងមានសុខភាពអនាម័យទៅតាមវិជ្ជាបណ្ឌិត ប្រាប់មកអីចឹងទៅផង ហើយយើងក៏មានពឹងហើយមានទីពឹង នៅលើបុណ្យកុសលបច្ចុប្បន្នផងបុណ្យអតីតផងនឹងឯងហើយម្យ៉ាងទៀតប្រសិនបើវាមានការឆ្លងអីក៏វានៅក្នុងដំណាក់កាលព្យាបាលអញ្ចឹងទៅទៀត នឹងឯងវាមានច្រើនដំណាក់កាលអញ្ចឹងហើយប៉ះសិនបើត្រូវ បាត់បង់ជីវិតទៅទៀតគឺយើងមានត្រៃណគុំមានសិលជាទីពឹងទៅទៀតនឹងឯងចឹងហើយមានច្រើនអញ្ចឹងដូច្នេះយើងកុំចេះតែភ័យខ្លាចនឹងឯងចឹងយើងយកការភ័យខ្លាចនឹងមកដោះស្រាយអីមិនបានទេតែយើងយកទីពឹងឲ្យបានពិតប្រាកដ ទីពឹងបច្ចុប្បន្នគឺសុខភាពអនាម័យនឹងឯងយើងជ្រាបហើយតាមនឹងហើយនឹងក៏យើងត្រូវពឹងបនព្រោះបនឲ្យយើងកើតមកជាមនុស្សហើយឲ្យយើងបានរស់មកដល់សពថ្ងៃហ្នឹងគឺបនទំនប់បំរុងមករហូតទាំងទាំងតើនឡើងទាំងសឹងលក់អីទាំងអស់ហ្នឹងព្រោះវាំងហ្នឹងស្ថិតតែជាវិបាករបស់បនតគ្នារហូតប្រសាទរូបជីវិតរូបអីអីហ្នឹង យើងបំពេញបនកសលថែមទៅកុំឲ្យខ្លាចស្លាប់ហើយរត់ចោលបននោះនឹងឯងហើយនឹងអប់រំចិត្តលោកកាមិសង្បច្ចេហេសន្តិពេកខោលះបងគ្រឿងជាប់ជំពាក់ក្នុងលោក សម្លឹងព្រះនិព្វានដែលមិនមានបញ្ញខណ្ឌបានវា មិនមានទីក្តីស្លាប់ជាតាសមរណង្ហោតិតែកើតមកវាត្រូវតែស្លាប់ហើយទាំង ជីដូនជីតាយើងមកអត់តន់មានអាកូវីដវ៉ៃរុសអីហ្នឹងឯណាប៉ុន្តែមាននរណានៅរស់ម្នាក់មើលមើលហ្នឹងឯងហើយមនុស្សកើតមកប៉ុណ្ណាត្រូវបាត់បង់ជីវិតទៅប៉ុណ្ណឹងវាអត់មាននរណាខ្លាំងប្រកែអីមិនស្លាប់បាននោះទេទោះមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាឋានៈបុណ្យស័ក្តិលៀបយសប៉ុណ្ណាក៏ដោយអញ្ចឹងអ្នកដែលបាត់បង់ជីវិតទៅហើយ ក៏ជាអារម្មណ៍ដែលនាំឲ្យយើងអាណិតសំណោះអីទៅតាមនឹងក៏ប៉ុន្តែដែលយើងនៅរស់ហ្នឹងគឺត្រូវមានស្មារតីចឹងវាដូចជាអវ័យអវ័យដែលជាព្រឹត្តិការណ៍នៃជីវិតហ្នឹងវាជួយរំលឹកដាស់តឿនអញ្ចឹងកុំឲ្យយើងចិត្តតែពឹងអវ័យអវ័យក្នុងโลกនេះអត់បានទេចឹង យើងពឹងសបាយរីករាយប៉ុណ្ណារាប់ខែរាប់ឆ្នាំមកវា កន្លងហួសទៅហើយអត់នៅ ជាទីពឹងឲ្យយើងកុំភ័យកុំខ្លាចកុំតក់ស្លុតអីបានទេទ្រព្យសម្បត្តិមានបណ្ណាមហាសិទ្ធិក៏នៅតែភ័យខ្លាចតក់ស្លុតឋានៈបុណ្យស័ក្តិខ្ពស់ប្រធានាធិបតីក៏នៅតែភ័យខ្លាចតក់ស្លុតឃើញទេនឹងឯងចឹងអញ្ចឹងគឺតលតែពឹងការអប់រំចិត្តចម្រើន បញ្ញាពឹងទាំងបុណ្យនឹងទៀត គឺណាបញ្ញាំងសុខੰងជីវិតសង្កយមហេព្រះពុទ្ធអង្គសម្ដែងបន់នាំមកនៅសេចក្តីសុខពេលអស់ជីវិតឲ្យវាមានទីពឹងអញ្ចឹងទៅវាកាត់បន្ថយនៅ ការភ័យខ្លាចស្លាប់នឹងឯងដោយសារវាមានដំណើរទៅដោយបន់ដល់អញ្ចឹងទៅយើងមិនភ័យខ្លាចតក់ស្លុតអីពេកទេអញ្ចឹងរឹង រិតតែមានមរណៈភ័យយើងរឹងរិតតែធ្វើទានសាសិលឲ្យបានល្អ អប់រំចិត្តឲ្យបានល្អហើយចម្រើនមរណសតិនឹងទៅទៀតអញ្ចឹងទៅវាទប់ទល់ជាមួយមរណភ័យនឹងបានហើយចានឹងឯងហើយយើងមើលមើលអ្នកខ្លះកើតវិបត្តិផ្លូវចិត្តអីអញ្ចឹងសម្លាប់ទាំងខ្លួនឯងទៅទៀតនឹងឯងប៉ុន្តែការស្លាប់ទាំងសៅមងចិត្តនឹងអត់ល្អទេបើដូចជាភិក្ខុនៅខាងដើមតតិយបរាជិកមនុស្សវិកហៈនឹង ព្រះអង្គអនុគ្រោះទៀតព្រះអង្គដឹងថាអ្នកទាំងអស់នឹងត្រូវស្លាប់បាទព្រោះជា ផលនៃបាណារិបាតពីជាតិមុនសម្រាប់ត្រីនាំគ្នាសម្រាប់ត្រីទៅវាត្រូវឲ្យផល ចូលកាន់ភ្នោះហើយនឹងក៏ដែរអញ្ចឹងព្រះ អង្គអនុគ្រោះព្រះអង្គឲ្យចម្រើនអសពកម្មដ្ឋានដល់អញ្ចឹងទៅដល់ពេលកម្មនឹងត្រូវឲ្យ ផលវាអត់តក់ស្លុតនឹងសេចក្តីស្លាប់ទៀតហ្នឹងឯងលោកលោកត្រូវការស្លាប់ទៀតហ្នឹងឯង សឹងថាជួលហ្នឹងឯងឲ្យបាតឲ្យចៃវរអីទៅគេទៅឲ្យមកសម្លាប់លោកមកមានអ្នកស៊ីឈ្នួលយកបាតយកចៃវរលោកហ្នឹងសម្លាប់ឲ្យលោកហ្នឹងទៅទៀតហើយដល់អញ្ចឹងចិត្តអត់សៅម៉ងទេបានប្រកម្មប្រឋាននឹងឯងទៅទៅកាន់សុគតិភព ទៅតាមនឹងអញ្ចឹងទៅនឹងព្រះអង្គជួយក្នុងសម្បារាយិកថាប្រយោជន៍ទៅបរលោកនឹង ហើយចាំបន្តសម្រាប់មគ្គផលអីអីទៅទៀតទៅឲ្យតែបានសុគតិភពសិនទៅណា emergency សង្គ្រោះបន្ទាន់ទៀតពីព្រោះមនុស្សវានៅ ក្នុងរោគអបាយភូមិនឹងត្រូវសង្គ្រោះឲ្យជួយត្រូវសង្គ្រោះជួយឲ្យរួចពីអបាយភូមិហ្នឹង នឹងគឺព្រះអង្គជាសាស្តាលើអស់មនុស្សនិងទេវតាព្រះអង្គត្រូវសង្គ្រោះបរមត្ថប្រយោជន៍ត្រូវសង្គ្រោះសម្រាយិកដ្ឋត្រូវសង្គ្រោះដោយទិដ្ឋធម្មិកដ្ឋប្រយោជន៍បច្ចុប្បន្នសង្គ្រោះគ្នាភរិយាស្វាមីអីអីមិត្តភ័ក្តិអីអីនឹងចឹងគឺព្រះអង្គទ្រង់ជាគ្រូជាសាស្តាលើអស់មនុស្សនិងទេវតាដែលមនុស្សនិងទេវតាដែលព្រះអង្គគួរដឹកនាំឲ្យបាននៅបរមត្ថប្រយោជន៍ព្រះនិព្វានក៏ព្រះអង្គ ដឹកនាំទៅតាមបបនិស័យដែលមានហ្នឹងអញ្ចឹងនៅក្នុងសេចក្តីនេះពុទ្ធបរិស័ទយើងត្រូវអប់រំចិត្តចម្រើនបញ្ញានឹងឯងកុំចេះតែចាប់យកបញ្ញខណ្ឌមកប្រកាន់ធ្វើជាទូ ខ្លួនយើងនោះនឹងឯងចឹងយើងមាន បញ្ញាទៅបានយើងដឹងចឹង វាអត់ចាំបាច់ត្រូវមកជាខ្លួនយើងទេបញ្ញខណ្ឌហ្នឹងវាមានបច្ច័យឲ្យកើតឡើងដូចខ្យល់អញ្ចឹងទៅយើងទៅយកមកធ្វើខ្លួនយើងធ្វើអីដូចពលឺថ្ងៃអញ្ចឹងទៅដូចក្តៅអញ្ចឹងទៅដូចផែនដី ទៅដូចទឹកទន្លេសមុទ្រទៅ យើងមានតែយកមកធ្វើខ្លួនយើងអីដើមដូងដើមថ្នោតអីហ្នឹងហ្នឹងឯងភ្លើងអីហ្នឹងយើងមានតែយកមកធ្វើខ្លួនយើងឯណាអាហ្នឹងរបស់ខាងក្រៅប៉ុន្តែសកាយៈទិដ្ឋិហ្នឹងវាប្រកាន់ កាយខាងក្នុងនេះដែលសន្មត់ថាយើងម្អងម្អងម្នាក់ម្នាក់នេះដោយចាប់ប្រកាន់ធ្វើជាអត្តាតួខ្លួនយើងទៅនឹងឯងវារវល់ខ្វល់ណាខ្វល់ណីទៅអាចារ្យដោយសារតែចាប់ប្រកាន់បញ្ញខណ្ឌហ្នឹងហើយរវល់ខ្វល់ដោយអំណាចនៃសកាយតិដ្ឋិហ្នឹងទីបំផុតទៅ គឺបានតែរវល់ហ្នឹងហើយក៏คล้ายទៅ ជា អ្នកទោសប្រចាំវត្តដាក់ជាប់ពន្ធនាគារនៃវត្តសង្សារទៅ ហ្នឹងឯងត្រូវស្លាប់ទៅទាំងចំណងសញ្ញាជាអ្នករាគៈទុសៈមោហៈហ្នឹងហើយក៏បដិសន្ធិកើតទៀតដោយចំណងនឹងចឹងទៅចឹងស្លាប់ទៅទាំងចំណងកើតទាំងចំណងរស់នៅទាំងចំណង ជាអ្នកទោសប្រចាំវត្តដាក់ហ្នឹងមកអំពីអីមកអំពីចាប់យករបស់ក្នុងលោកធ្វើជារបស់ខ្លួនឯង តាំងពីរូបវេទនាសញ្ញាសង្ខារវិញ្ញាណទៅចាប់យកអេតាំងមៈមៈហ្នឹងទៀតអាហ្នឹងคล้ายទៅជាអ្នកទោសវាមិនមែនអ្នកទោសអត្តនេទានសិក្ខាបទទេប៉ុន្តែវាជាអ្នកទោសតណ្ហាដែលចាប់ប្រកាន់អ្វីអ្វីជារបស់ខ្លួនហ្នឹងដូច្នេះការដោះស្រាយគឺតលតែប្រគល់អ្វីអ្វីឲ្យលោកនេះដោយបញ្ញា ដឹងថាអ្វីអ្វីកើតពីបច្ច័យវាជា របស់ក្នុងលោកនេះអត់មានចាប់ប្រកាន់អត់មានទៀមទាអត់មានដណ្ដើមយកមកធ្វើជារបស់យើងទេ មានការលះបង់ដោយបញ្ញាវាខុសពីលះបង់ដោយទៀនទៀនទៀនវាជារបស់យើងយើងត្រូវធ្វើទៀនបណ្ណាបណ្ណានៅផ្សេងទៀតជារបស់យើង តែដល់ទៅលះបង់ដោយបញ្ញាអត់ទេគឺឃើញ បរមត្តធัวកើតឡើងប៉ុណ្ណា គឺមិនចាប់ប្រកាន់ប៉ុណ្ណឹង មិនហួងហែងមិនទៅដណ្ដើមអីយកមកធ្វើបរយើងទេអត់មានទៅដណ្ដើមយកមកធ្វើនេះបោះយើងអីទេគឺថាលះនៅទិដ្ឋិតណ្ហា មាននេះនឹងដោយបញ្ញាបកុលសង្ខារធัวនឹងឯងឲ្យជារបស់ក្នុងលោក នេះនឹងឯងដែលឈ្មោះថាជាការលះបង់ដោយបញ្ញាក៏ណាលះបង់ដោយបញ្ញានេះឯងដែលជាការដាក់ចុះនៅបញ្ញខណ្ឌហើយនេះឯងដែលជាឧបាយ ដែលនាំឲ្យបាន សម្រេចនៅនិរោធអរិយសច្ចៈនឹងឯងព្រោះជាការ ដាក់ចុះនៅបញ្ញខណ្ឌគឺជាការលះបង់ឆន្ទរាគៈលះបង់ឧបាទានឆន្ទរាគៈនឹងកាមឧបាទាននឹងនឹងឯងឈ្មោះថាជាការដាក់ចុះនៅបញ្ញខណ្ឌហើយក៏ជា ទុក្ខនិរោធអរិយសច្ចៈគឺព្រះនិព្វាននឹងឯងចឹងចឹងខ្ញុំណា រតនាពធัวមកប៉ុណ្ណឹងចូលរួមមួយគុណចាស់ដោយក្តីជ្រះថ្លាទាំងសូមអនុមោទនា